បងត្រីខ្ញុំអត់គ្រប់គីឡូទេបងឯងគិតមិនឥឡូវខ្ញុំមានលុយទិញអត់ឲ្យខ្វះលុយបងសំបីតែម្រៀលទេមិនបានថ្លៃខ្ញុំអត់គ្រប់គីឡូអញ្ចឹងអញ្ជើញបងយ៉ាងម៉េចអញ្ជើញបងយ៉ាងម៉េចខ្ញុំអត់ខ្វល់ហើយមួយថ្ងៃនឹងវិលមកសំខាន់ថ្លឹងឲ្យខ្ញុំអត់គ្រប់គីឡូស៊ីផ្នែកអញ្ជើញគេឡោះកម្រកស៊ីអញ្ចឹងបងគេទិញបងបានតែម្ដងទេថ្ងៃក្រោយគេលេងចូលទិញទៀតហើយបងស៊ីអីចឹង ណែមីនមុននេះបន្តិចឯងខ្ញុំប្រើក្មួយខ្ញុំឲ្យមកទិញត្រីអត់គ្រប់គីឡូឯងមិញអញមើលមកមើលមួយនឹងមែនអត់មែនអត់ចាគឺអាអូននឹងមកទិញត្រីខ្ញុំមិញហ្នឹងមិញអញឃើញក្មួយមកទិញចង់មកបាត់ក្មេងអញ្ចឹងខ្ញុំស្អប់ណាមីងអារឿងមកបាត់ភ្នែកជីងហ្នឹងក្រៅឲ្យមកទិញ1គីឡូបានតែ9ខាំទៅវិញណែក្មួយអញ្ចឹងខ្ញុំមិនដែលបាត់គីឡូទេបើមិនអញ្ចឹងទេខ្ញុំមិនរត់ស៊ីដល់សប្តាហ៍ថ្ងៃនេះទេអូមិញអញគិតថាខ្ញុំនេះចង់មកបាត់ ចង់កាច់ប្រខុយមីងអញអញ្ចឹងណែខ្ញុំស្បត់ដល់ណាក៏ស្បត់ដែរខ្ញុំហ៎មិនដែលមានចិត្តកេងប្របាញ់របស់អ្នកណាទេស្បត់ក៏ស្បត់ដែរអ្នកលក់ស្អីតែក៏ចាប់តាន់នេះទាស្បត់ត្រីអើយត្រីនេះត្រីទលេសុតសុតនេះ មកបងប្អូនទាំងអស់គ្នាជួយទិញត្រីតលេទើបស្រង់មកថ្មីថ្មីនេះត្រីតលេត្រីតលេថ្មីថ្មីណែអ្នក ជួយទិញត្រីសិនអ្នកត្រីតលេទើបមកថ្មីថ្មីណាយកទៅញ៉ាំទៅផ្អែមណាហេសុកចិត្តដាក់ហួសនេះណែអ្នកលូស៊ីភ្នែកជីងអើយមីនឹងពេលណាគិតថាគេនឹងមេកូមែនណាគេក៏ស៊ីបាយនឹងចានដែរតាមិនបានក៏រស់សេញឲ្យលុយគ្មានខ្វះសំបីតែម្រៀងធ្វើអ្នកលក់ដូរមិនក៏ធ្វើចរិតធូរថ្លៃអត់ច្រឡំគេសោះអញ្ចឹងណែ អញលក់ពេញមួយជីវិតហើយនេះអញស្បត់ឲ្យងាប់ចោលកូនអញទាំងពីរក៏បានដែរខ្ញុំមិនដែលធ្វើចរិតចេញមកអារបៀបបាត់ពីងបាត់ភក់ទេណានឹងឆោតនេះលក់មិនទាន់ដាច់អស់ពាក់កណ្ដាលផងមកដល់ឡាច់ឡាច់ឡាច់ដាក់អញអញ្ចឹងមិនឲ្យខ្ញុំឡាច់ឡាច់មិនបាត់ភ្លឹងបាត់ភ្នែកចិញ្ចិញអត់គ្រប់កឡូគេសັດមែនណាណែអញមិនទាត់ឌីលហើយថាសັດទេណា កុំមកសម្ដីខ្លាំងដាក់អញណាថ្ងៃមួយថ្ងៃឃើញតែគេមកតបានដេញជីគាត់ណែអាណាបៃគ្នាអាណាបៃគ្នាបានជាមកចំរំមើលពីពេញនឹងអញ្ចឹងនាំគ្នាមកចំរំរួចថត់អញធ្វើមើលតែអញចោលណែអញមិនបានធ្វើខុសទេធ្វើចង់សាយថ្ងៃនេះហ្នឹងជើងជន់បធរណីបើសិនជាខ្ញុំមកទិញត្រីអ្នកលក់ម៉ាក់នឹងទៀត សុំទេវតាប្រាមុខខ្ញុំចោះធ្វើបំបាយមកវិញសណ្ដែកមកគូសុំជាឲ្យឆ្ងាយឆ្ងាយឆ្ងាយនេះចោះស្អីស្អីហើយវិញ អាត្រីអើយត្រីណែត្រីតលេត្រីតលេថ្មីថ្មីទើបស្រង់មកទេនេះមកទាំងអស់គ្នាបងនេះណែត្រីតលេទើបមកស្រស់ស្រស់នេះនេះមើលទៅតលេសុតមកនេះថ្មីថ្មីទាំងអស់មកមកជួយទិញមកនេះនេះណែអាណាបៃគ្នាបាត់ជាមកចំរោឃើញនេះនេះនេះជិះហោះពេញនឹងហើយមើលចុះហឹមគ្រាន់តែលឺខ្ញុំចង់ជេរវា7យប់7ថ្ងៃទេសពណាស់ជាតិនេះមិនដឹងជាយ៉ាងម៉េចអត់ចូលចិត្តអាអ្នកលក់ដូរកេងប្រវាញ់ភ្នែកជីងគេនឹងសោះ ខ្ញុំណាខំជួយទិញត្រីគាត់យល់ថាស្គាល់គ្នាចាផ្ទះជាប់របងគ្នាដឹងអីគាត់ធ្វើស៊ីមកទំហឹងចឹងសោះចំណេញបានប៉ុន្មានលុយមែនហ្នឹងបានជាគាត់ណាមកលក់ត្រីបំបត្តិភ្នែកជាងគេអញ្ចឹងមែនណាគ្រាន់តែលក់ត្រីមួយមុខហ្នឹងណាបាបពេកណាស់ទៅហើយសម្រាប់ត្រីអស់រាប់ពាន់ក្បាលទៅហើយដល់ពេលនេះមកបំបត្តិភ្នែកជាងគេទៀតខ្ញុំមកមិនដឹងត្រូវនិយាយថាម៉េចទេនេះ មានតែបដោយទៅតាមកម្មផលទេអ្នកណាសាងអ្នកនឹងទទួលទេថាអ្នកមិនស្គាល់គ្នាទៅណាគួរតែស៊ីភ្នែកជីងជីងនេះហាឃើញមុខគ្នារាល់ថ្ងៃកោតតែស៊ីភ្នែកជីងគេតកើតហើយមិញត្រប់ហើយមិញត្រប់វារកបានមកជីវិតទេណោះឆ្ងល់ដែរអឺណែ ខ្ញុំឮថាមីងទ្របនេះណាជាពាក់លុយគេច្រើនណាស់អូយពីណាថាជាពាក់លុយគេច្រើនអ្នកណាថាគាត់ណាដេញតុងទៀនអស់ពីក្បាលហើយតា កាលពីប្រហែលខែមុននោះហើយឮតែគេនិយាយថាកូនគាត់អាសុគុណនោះអាអត់តាន់ពេញកំឡោះស្ទើរនឹងទៅខូចគ្នាជាមួយចាស់យាយពុកឯណាឯនោះគេរកប្តឹងបាដៃបាជើងទៀតហើយនេះជាឲ្យកូនរត់ទៅបាត់ មានរឿងគ្មានលុះមួយថ្ងៃនោះទេហើយហើយគ្មានរឿងណាលុះមួយថ្ងៃសោះមែនហ្នឹងណាយ៉ា1 2 3 4 សុំលុយខ្លាមកអីរឿងណាស់ធ្វើដូចជាអត់ដឹងស្អីសោះប្រហែលថ្ងៃនេះពីល្ងាចកូនមកដល់ពេលថ្ងៃឪមកដល់ខ្ញុំលក់ដូរអញ្ចឹងហើយត្រីខ្ញុំរកបានតែទួច ថ្ងៃមុនមិនទាន់ឲ្យទៀតហើយព្រឹកមិញក៏មិនទាន់ឲ្យទៀតតើខ្ញុំបានស្អីស៊ីទៅចាពាក់ប៉ុណ្ណឹងធ្វើមកទាព្រឹកទាល្ងាចណែខ្លាចមិនសងអី ចប់បើគេជឿរាល់ខែនោះមិនក៏មិនទៅទាគេទៅមកទាអីតែខ្ញុំពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់បុណ្យនារីចំនួន300រង្វាន់ Ice What the fun ពិសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹង ម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អពិសាគ្រឿងស្រវឹងសូមកុំបាក់បោចាក់ពាក់ប៉ុណ្ណឹងធ្វើមកទាព្រឹកទាល្ងាចណែខ្លាចមិនសងអី ចុះបើគេជឿរាល់ខែនោះមិនក៏មិនទៅទាគេទៅមកទាអីតាខ្ញុំអារឿងគេសុំសងណាជារឿងរបស់គេថេកបានយករឿងគេមកនិយាយមិនចង់ធ្វើដូចគេដែរស្អីគេណែអត្តចកណែចង់ថាខ្ញុំនឹងចរិតធូរថ្លៃដូចពួកគេមែនទេណែមើលមុខខ្ញុំឲ្យច្បាស់ហ៎ត្បិតតែអ្នកលក់ត្រីក្រីក្រពិតមែនចិញ្ចឹមកូនម្នាក់ឯងពិតមែនតែមិនដែលមានប្រវត្តិណារ៉ូស៊ីលក់ផ្លូវម្ដងណាទេណា កុំថាឲ្យខ្ញុំអញ្ចឹងសំដីក្រាន់បើឲ្យវាក្រាន់បើដូចសំដីផងទៅ បងទៅមកពីវត្តអីមើលត្រីសិនទៅមកជួយទិញត្រីខ្ញុំតិចទៅអីមីនាងអើយម៉ែទៅមកពីវត្តឲ្យទិញត្រីនោះមិនកាត់ទៅ អ្នកកាន់សិលណាកូនមិនកាត់ទីអញសុកចិត្តបថុយទិញវាម្ដងចោះកត្រព្រោះចាស់ចូលសិលប្រហែលអញបែបវាមិនធ្វើអញ្ចឹងទីមើលទៅ សាកមើលម្ដងសិនវាមិនសុទ្ធតែចង់បានគ្រប់ពីទីត្រីអីមកស្រោចឲ្យគេវិញល្ងាចហ្នឹងនាងអាត្រីនឹងងាប់ងាប់នេះមិនវិញចា1គីឡូ15000អូយល្ងាចហើយហ្នឹង10000បានហើយអូយគ្មានចំណេញប្រហែលទេអ៊ំអើយទៅប៉ុណ្ណឹងទៅថ្លឹងកន្លះគីឡូមកទៅល្ងាចហើយខ្ញុំលក់ឲ្យអ៊ំម្ដងចុះខ្ញុំលក់ឲ្យតែម្ដងហ្នឹងទេណាតែភ្នែកជីងឲ្យគ្រប់ផងណាអូយផ្ដែផ្ដាំដោយកៅសមុនទី កណេះលុយហើយរាប់ផងណាព្រោះថាចាស់ហើយខ្លាចវាវិញវណ្ណានាងចាអរគុណច្រើនណាយអរគុណអេត្រីកន្លះគីឡូអីក៏ស្រានម៉េះនេះអញសង្ស័យទៅវាអាវ៉ាអើយអាវ៉ា បាទយាយយកអង្ជីងមកឲ្យយាយបន្តិចមកធ្វើយាយហីអញធាក់ឥឡូវហ្នឹង នៅ សួនហ្នឹងតែយកមកលឿនមកយកឲ្យក្បាលណាពងប្រញាប់ផងចាក់មែនមកសាក់មើលត្រីកន្លះគីឡូហ្នឹងគ្រប់អត់អញថាមែនគឺមែនមែនស្អីហីកត្របឲ្យកត្របវាអត់ស្គាល់ថានរុកស្អីទេមើលទៅត្រីអញទិញឲ្យលើវាពេញថ្លៃកត្របចាំមើលណាអញប្រលះហោកអញដឹងដៃម្ដង ឃើញអញចាស់ចាំបាត់ភ្នែកជីងអញហ៎អាវ៉ាបាត់យីតោះដប់ជ័យទៅផ្សារមួយផ្លែផ្សារយីតោះឲ្យធ្វើធ្វើអីអូមកទិញអីទៀតអូមទិញស្អីទៀតនេះត្រីកន្លះគីឡូចាត្រីកន្លះគីឡូហើយហើយវាថៃអូមអញខំជួយទិញវាណាកត្រប់លោកដូរធ្វើចរិតអញ្ចឹងមែននេះអញចាស់ចូលសិនហើយនឹងហ៊ានធ្វើអញ្ចឹងដាក់អញទៀតទេហើយចិត្តទម្រាំអញអត់សិល នេះយកត្រីទៅវិញហើយឲ្យលុយអញមកវិញមកណែអ៊ំអញ្ជើញខ្ញុំមកតាំងពីដើមមកមិនដែរខ្វះមិនដែរចេះបាត់ទេអ្នកបើមិនជឿទេយកទៅថ្លឹងជីងគេផ្សេងទៅនឹងបាត់ដឹងខ្លួនឯងហើយអឺមើលមីនាង4ខាំកន្លះ4ខាំកន្លះចា បងត្រីខ្ញុំអត់គ្រប់គីឡូទេបងឯងគិតមិនឥឡូវខ្ញុំមានលុយទិញអត់ឲ្យខ្វះលុយបងសំបីតែម្រៀលទេមិនបានធ្វើឲ្យខ្ញុំអត់គ្រប់គីឡូអញ្ចឹងអញ្ជើញបងយ៉ាងម៉េចអញ្ជើញបងយ៉ាងម៉េចខ្ញុំអត់ខ្វល់ហើយមួយថ្ងៃ សំខាន់ថ្លឹងឲ្យខ្ញុំអត់គ្រប់កន្លងស៊ីផ្នែកជីងគេឡោះកម្រកស៊ីអញ្ចឹងបង គេទិញបងបាន តែម្ដងទេថ្ងៃក្រោយគេលែងចូលទិញទៀតហើយពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice what the fun សាវើកបង្កើនធមពលជំនួយការចងចាំបន្សាបភាពស្រវឹងម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អពិសាគ្រឿងស្រវឹងសូមកំបាក់បោ អញ្ចឹងបងយ៉ាងម៉េចខ្ញុំអត់ខ្វល់ហើយមួយថ្ងៃនឹងវិលមកសំខាន់ថ្លឹងឲ្យខ្ញុំអត់គ្រប់កន្លងស៊ីផ្នែកអញ្ចឹងគេឡោះកម្រកស៊ីអញ្ចឹងបងគេទិញបងបាន តែម្ដងទេថ្ងៃក្រោយគេលែងចូលទិញទៀតហើយណាមីនមុននេះបន្តិចខ្ញុំប្រាំងខ្មើខ្ញុំឲ្យមកទិញត្រីអត់គ្រប់គីឡូទេមិញអញមើលមកមើលមួយនឹងមែនអត់មែនអត់ចាគឺអាអូននឹងមកទិញត្រីខ្ញុំមិញហ្នឹងមិញអញឃើញក្មួយមកទិញចង់មកបាត់ក្មេងអញ្ចឹងហ៎ ខ្ញុំស្អប់ណាមីងអារឿងមកបាត់ភ្នែកជីងហ្នឹងក្រែឲ្យមកទិញ1គីឡូបានតែ9ខាំទៅវិញណែក្មួយអញ្ចឹងខ្ញុំមិនដែលបាត់គីឡូទេបើមិនអញ្ចឹងទេខ្ញុំមិនរត់ស៊ីដល់សប្តាហ៍ថ្ងៃនេះទេអូមីងអញគិតថាខ្ញុំនេះចង់មកបាត់ចង់កាច់ប្រខុយមីងអញអញ្ចឹងណែខ្ញុំស្បត់ដល់ណាក៏ស្បត់ដែរខ្ញុំហ៎មិនតែមានចិត្តកេងប្របាញ់របស់អ្នកណាទេស្បត់ក៏ស្បត់ដែរអ្នកលក់ស្អីតែក៏ចាប់តាន់នេះទាស្បត់បានហើយបានហើយនាង បើសិនជាអាចសម្រួលបានគួរតែសម្រួលទៅយើងជាខ្មែរដូចគ្នាតើហើយរស់នៅក្នុងស្រុកភូមិជាមួយគ្នាបាត់អញ្ជិញទៅណាអញ្ចេះអញដាក់លើម៉ូតូនេះច្បាស់ណាស់ ឲ្យភ្លេចកន្លែងណាវាមិនភ្លេចទេណាអើយខ្ញុំទុកតាណាគឺទុកច្បាស់ណាស់មិនដែលភ្លេចទេវាមិនសមវាមិនសមសោះរឿងអីបាត់អរុនអរ៉ាន់ហើយពួកអស់នេះបាត់ក្បាលតាណាអញ្ចេះវិញមាន ការអីហៅវាចោះបានតែក្បាលម៉ាំងកត់អស់តែពួកអស់នេះហឹម អាក្រន់អាក្រានបាទបាទហើយទៅមកពីណាហ៎បងណែមើលបាទខ្ញុំទៅតែមកពីក្រោយណាម៉ែហើយខ្ញុំឃើញក្នុងទូរស័ព្ទណាគេផុសរូបមកឯងលោកត្រីបំបត្តិភ្នែកជីគេណាម៉ែអូយខ្ញុំខ្មាស់គេណាម៉ែអូពេលណាក៏ឃើញអស់ឃើញអស់ឃើញរហូត មិត្តភក្តិខ្ញុំណាគេថាឲ្យខ្ញុំស្ទើរតែគ្រប់គ្នាហ្នឹងអាណាហ៊ានថាឲ្យម៉ែប្រាប់ម៉ែមើលបាច់ទៅវាយវាឲ្យបាច់មាត់ហ្មងយីអាអស់នេះ អីក៏ច្បាស់ខ្លាំងម៉េះអាតែអាស្កអស់នេះអរុណអរ៉ាន់នៅមានរឿងមួយទៀតអញ្ជើញនៅក្នុងកឆេនេះអាណាយោបាត់ទៅណាហ៎ពួកអាឯងនេះអត់មានបត់ឆ្លៃទេពួកអាបំងបាយហ៎ដឹងតែមួយយ៉ាងព្រលឹមឡើងទាលុយព្រលឹមឡើងទាលុយទៅចេញអស់ទៅទៅចេញអស់ទៅថ្ងៃនេះឯងមិនបាច់ទៅលក់ត្រីលក់អីទេស៊ីមើលទៅបាត់របស់អស់ គ្មានអាណាដឹងមួយបងបាយមែនពួកឯងនេះ Woo! ជីអ្នកណាជីអញដាច់ពីម្សិលមិញតើនេះមិនបានជានៅទីនេះកុំទៅខ្វល់មកពីណាមកចោះឲ្យតរោឃើញ ជួយរើតែយកក្រាញ់លោកមិនចាស់ចាំតិចណាខ្ញុំធ្វើការត្រីស្រស់ស្រស់ល្អណាស់ណែអរគុណហើយថ្ងៃក្រោយជួយទិញទៀតណាចាគ្រប់ភ្នែកជីចាំជួយទិញណាយកស្លមកជួយឆ្ងាញ់ណាស់ណាក្បាលវានេះណែចាអរគុណច្រើនណាហើយមើអូនយកអាណាដែរនេះផ្លឹងត្រីក្រាញ់ឲ្យយកមកអស់នឹងទៅស្រស់ស្រស់ខ្ញុំយកត្រីក្រាញ់ចាឆាប់អស់ណាខ្ញុំបញ្ញាប់ដែរហ៎ណែអូនណែអរគុណច្រើនហើយណាអស់មិនសល់ប្រហែលនេះមើលមើលចាអូនយកអាហ្នឹងហ៎ សកាដែរអត់ចាចា នេះសពប្រហែលខ្ញុំយកទាំងអស់ណាធ្វើឲ្យត្រីនឹងយកទៅស្លោះដឹងតែមានជាតិឆ្ងាញ់ហ្មងអរគុណច្រើនហើយណាលើក្រោយមកទៀតចាអរគុណហើយណាចាចាពុកពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវ ឈ្នះរង្វាន់បុណ្យនានាចំនួន300រង្វាន់ Ice What the fun ពីសាវើបង្កើនធមពលជំនួយ ការចងចាំបន្សាភាពត្រវឹងម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូប ជានិរន្តរ៍ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អពិសាគ្រឿងស្រវឹងសូមកុំបាក់បោ ត្រីនឹងយកទៅស្លោះដឹងតែមានជាតិឆ្ងាញ់ហ្មងអរគុណច្រើនហើយណាលើក្រោយមកទៀតចាអរគុណហើយណាចាចាមេយ៉ាមីងវះត្រីឲ្យខ្ញុំ2គីឡូមកណាវះប្រឡាអាមីងមកវិញខ្ញុំយកនំបចុកអើយនំបចុកមកនំបចុកទេមីង អូមនាងងាយមកជួយទិញត្រីមកម្នាង ជួយទិញត្រីទៅណែត្រីស្រស់ស្រស់ល្អណាស់ណាខ្ញុំឈឺពួនណាស់ចង់តែបាត់ជើងអឺអឺអញតែចោះចាំអញលក់ឲ្យស្រូតស្រូតណាឆាប់មកវិញចាផ្ញើផង ជួយទិញបន្លែបងបន្លែស្រស់ស្រស់ល្អមកបងជួយទិញ1គីឡូ2គីឡូទៅអីបន្លែស្រស់ស្រស់ល្អបងនំបញ្ចុកអើយនំបញ្ចុកមកនំបញ្ចុកទេក្មួយមកបាញ់ឆាវទេមីងបាញ់ឆាវសានហឹមណែពោតទៅស្ងោថ្មីថ្មីផ្អែមអានទឹកម៉ៅទៅមិនកាច់មកពីចំការអឺអរគុណហាញតិចទៀតបានខ្ញុំហូបទុកសិនទៅណា នៅក្តៅក្តៅចាមិនក៏បែរទៅបែរនឹងបងប្អូនណាជួយទិញត្រីនេះត្រីតលេស្រស់ស្រស់ល្អទៅមិនស្រង់មកថ្មីថ្មីទេនេះទិញត្រីឲ្យបងនេះត្រីតលេល្អល្អណា ស្រស់ស្រស់ហ្នឹង ហប់អត់ទៅលក់ត្រីទេថ្ងៃហ្នឹងអូកផាទេអីមកចូលអង្គុយលេងសិនមកមកអង្គុយមកអើយលក់ត្រីសោះរាល់ថ្ងៃហ្នឹងតឹងទៅតឹងទៅផ្អាកលក់4 5ថ្ងៃសិនខ្ញុំឃើញមីសានលក់ចិត្តមីងឯងលក់ដាច់តាហើយអ្នកលក់ត្រីម្ដុំហ្នឹងក៏ដាច់អស់រាល់ថ្ងៃហ្នឹងអុយអញកំពុងតែឆ្ងល់ដែរនឹងកផាអើយណែហើយជួយគិតអញផងមើល ថាគេគ្រប់គ្នាអេទៅអញមិនថាទេអញឆ្ងល់លុយសែនឆ្ងល់ណែមិនទេវាចម្លែកតែឯងនេះអូណែកផាតកោហែងអាលាយអស់ហើយអូយអូយងាប់ហើយមីងគ្មានបានបញ្ជាក់បានអីទេអាលីអស់អាលីងទៅឆាប់ទៅផ្ទះទៅអីខ្ញុំទៅសិនហើយណាមីងអឺអឺទៅទៅ ចម្លែកតែឯងលក់មិនដាច់ហើយវាថៃវាណោះមានមូលហេតុវាប្លែប្លែប្លែសសមកមីងជួយទិញបន្លែខ្ញុំ1គីឡូ2គីឡូមីងចាដើរមើលបន្តិចសិនបន្លែមីងបន្លែ នំបញ្ចុកអើយនំបញ្ចុកមកនំបញ្ចុកទេក្មួយនំបញ្ចុកអត់ទេមីងញ៉ាំញ៉ាំបាយរួចហើយនំកងហើយនំកងនំកងទេមីងមកបងអើយជួយទិញអីបន្តិចទៅបងម៉ែម៉ែទ្រាំតំណាយម៉េចក៏មិនឃើញមលក់ត្រីអញ្ចឹង4 5ថ្ងៃហើយចេញពីអញ10ម៉ែត្រសិនទៅអាកម្រងមកនៅចុកទេក្មួយ ហើយអញហៅអាណាគេមិញនឹងម៉ែនេះបន្លែអញនឹងស្អីបន្លែស្រស់អញយកព័ត៌មានបានជិះមកសួរអញជីអានេះកំពុងលក់ត្រីសល់ផងឃើញមុខអញរត់ចៃនឹងច្បាស់ជាសុយមួយអាទិត្យពេញជាប់គ្នាហើយអឺនំបញ្ចុកអើយនំបញ្ចុកចឹងឲ្យខ្ញុំសុំម៉ែ200មកណាម៉ែទិញបាយហូបណែកុំថាឡើយ200សុំបិចតែមកកាក់ម៉ាស៊ីនហ្នឹងក៏អញមិនឲ្យដែរគ្មានចេះរកស៊ីស្អីទេ ចាំតែលួចហើយនឹងដើរសុំគេហ្នឹងអាអត់កំណត់នេះចេញទៅទៅចេញឲ្យឆ្ងាយពីជីវិតអញកុំឲ្យអញឃើញមុខមកសុំទៀតណាបញ្ជាក់កំបានមិនថាជិញបែកចំកដាកាចាក្បាលឡើងទៅទៅឆាប់ចេញឲ្យឆ្ងាយពីមុខអញទៅអូសាច់ជ្រូកសាច់ជ្រូកអូនជួយតែសាច់ជ្រូក1គីឡូ2អូន ដឹងអូនថ្ងៃក្រោយចាំជួយទិញបងណាអ្នកលក់សម្លេងសួយសេះហ្មងណាមកនំបញ្ចុកឯក្មួយនំបញ្ចុក ថៃបានជាម្ដេចអញ្ចឹងងាប់ហើយបែរខ្លួនខ្លាំងមែនហ៎ផឹកថ្នាំហើយនៅនេះខ្ញុំអត់មានលុយទិញថ្នាំលេបទេម៉ែអើអញ្ចឹងចាំអញនឹងឯណាអញមកវិញឥឡូវហើយ របស់ទៅណាចាំលេបថ្នាក់ ស្នាមពេកទេអរគុណហើយស្អែកឡើងណាលេបអាថ្នាំនេះម្ដងទៀតបាទមុនពេលបាយហើយលុយនេះទុកទិញថ្នាំទិញអីហូបទៅលឺអត់អរគុណម៉ែទៅដល់ពីអាចិតចិត្តទៅកុំឲ្យមុខខំកុំឲ្យមុខខ្លាខំលឺអត់សងំគេញ៉ឹក ីត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់អេស what the fun ពិសាវើកបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អ គ្រឿងស្រវឹងសូមកុំបើកបរទៅដល់គេអាចចិញ្ចិតទៅកុំឲ្យមុខខាំកុំឲ្យមុខខ្លាខាំឬអត់សង្ងំគេញ៉ឹក សានណែពោតទៅស្ងោថ្មីថ្មីផ្អែម៉ាក់អានទឹកម៉ៅទៅកាច់មកពីចំការអឺអរគុណហាញ់តិចទៀតបានខ្ញុំហូបទុកសិនទៅណានៅក្តៅក្តៅចាមិនឲ្យខ្ញុំឡាយឡាយមិនបាត់ភ្លឹងបាត់ភ្នែកចិញ្ចិញអត់គ្រប់គីឡូថ្ងៃនេះហ่ะជើងជន់បធរណីបើសិនជាខ្ញុំមកទិញប្រៃអ្នកលក់ម៉ាក់នឹងទៀតណាសុំទេវតាប្រាមុខខ្ញុំចោះ ធ្វើបន់បាយមួយវ័យសណ្ដែកមួយគូសុំជាឲ្យឆ្ងាយឆ្ងាយឆ្ងាយអញខំជួយទិញវាណាកត្រប់លោកដូរធ្វើចរិតអញ្ចឹងមែននេះអញចាស់ចូលសិលហើយនៅហ៊ានធ្វើអញ្ចឹងដាក់អញទៀតទេហើយចិត្តទម្រាំអញអត់សិលនេះយកត្រីទៅវិញហើយឲ្យលុយអញមកវិញមកអញ្ចឹងអង្គយ៉ាងម៉េចខ្ញុំអត់ខ្វល់សំខាន់ភ្លឹងឲ្យខ្ញុំអត់គ្រប់កន្លងកម្រកស៊ីអញ្ចឹងបង គេទិញបងបានតែម្ដងទេថ្ងៃក្រោយគេលែងចូលទិញទៀតហើយ មីងអញឃើញក្មួយបតិញចង់មកបាត់ក្មេងអញ្ចឹងហ៎ខ្ញុំស្អប់បានណាមីងអារឿងមកបាត់ក្មេងជីងហ្នឹងក្រៅឲ្យមកទិញ1គីឡូបានតែ9ខាំទៅវិញ ជីងទៅណាចេះអញដាក់លើម៉ូតូនេះច្បាស់ណាស់ឲ្យភ្លេចកន្លែងណាវាមិនភ្លេចទេ ជីងអ្នកណាអញ្ជើញអញបាត់ពីម្សិលមិញតើនេះមិនបានជានៅទីនេះកុំតខ្វល់មកពីណាមកចោះឲ្យតរឃើញ ណាអូយមើលទឹកត្រូវរបស់មុនដៃប្រហែលជាបាក់ហើយអត់អីទេអូយឈឺណាស់កម្រើកមិនបានទេធ្វើមិនទៅយោម៉ាម៉ាជួយនឹងតិចទៅឈឺខ្លាំងណាស់ហេមីងហ៎ម៉ាម៉ាមកខកប្រាំងឈឺណាស់ជួយជួយលើកគ្នាមកឲ្យលឿនឡើងមីងសាអូមីងសាកម្រើកអត់អីទេហេឈឺណាស់ម៉ាមីងមកមកមកមក ចឹងមិនទៅហើយហ្នឹងមិនដឹងមិនមកទេមិនគេយកទៅណាចឹងណោះមើលចាស់អូបន្ទុំសោះតែបាក់ដៃខ្ញុំមិនបាក់ចឹងមិនចឹងមិនចឹងបានអ្នកណាមើលតុងទីមិនអត់ខ្ញុំគិតឆ្នាំពេកពេកខ្ញុំអត់ទាន់គិតដល់រឿងនឹងអីអ្នកណាទីលុយឲ្យខ្ញុំមកទៅអូយឈឺខ្លាំងណាស់សង្ស័យតបាក់អត់បាននិយាយ ទុកហ្នឹងហើយហើយទៅយកទឹកឲ្យគេទៅណាណែអរគុណណៃម៉ែខ្ញុំអត់យកទេម៉ែអើឈប់សិនល្ងាចចាប់ឲ្យយកត្រីប្រឡាក់ទៅស៊ីណាខ្ញុំមិនដែលគិតថាខ្ញុំនឹងក្លាយជាមនុស្សអាក្រក់ម្ដងណាទេតែការពិតនៅ តែជាការពិតមិនអាចបំភ្លេចបានឡើយ រូបភាពនៅខាងក្រៅកំទាន់អាចវិនិច្ឆ័យទៅតាមពណ៌ឲ្យសោះអ្នកនឹងយល់ដូចជាជញ្ជីងមួយនេះអញ្ចឹងវាគ្រាន់តែជារបស់ដែលគេថ្លឹងប៉ុណ្ណោះអ្វីដែលខ្វះអ្វីដែលលើស្ថិតនៅលើយើងជាអ្នកកំណត់ប៉ុណ្ណោះ